លើ5ថ្ងៃហើយយើងចាប់តាមបើកមកអូខេទៅស្វាយទេព្រោះគឺដល់ខាលយ៉ាបំសិតអូប្រឡោកច្រើនណាស់ it's very well basic okay maybe uh, 4 day ត្រាំទឹកពីថ្ងៃនៅដាក់នៅក្នុងនេះ3ថ្ងៃថ្ងៃមកគឺចេញពន្លកច្រើនហ្នឹងបងប្អូនហើយនេះដីហើយយើងធ្វើហើយយើងប្រើថងនេះកាត់ពីមកហើយនេះ ក្រោបដើម្បីកុំឲ្យឫសវាចាក់ទៅជ្រៅស្រួលដកហើយកាត់ឫសដើម្បីឲ្យវាខ្លាយជាល្ហុងនេះ take the roots that need to cut the root is unas is get rid of walls step it very long route maybe for only three day it's better check for the this one is wrong route 对。